យាយឆាប់ចេញពីហាងខ្ញុំមកខ្ញុំចេញចេញទៅយកអត់លុយនេះណាអាចទិញអ្វីអ្វីបានទាំងអស់តែយាយឯងនេះកុំល្ងងពេកបើអត់មានលុយអាប់ឲ្យខ្ញុំទេមិនមិនទៅដើរដូរគេយកអាប់ឲ្យខ្ញុំមកអូយល្ងងល្ងងគូឲ្យខ្ញុំសុំតាក់ពីបានណាគូអេបានទេកុំឲ្យណាឯងមិនដឹងគេប្រកាន់ទេពេលហប់ចប់អញ្ចឹងគេមិនឲ្យដាក់ទៀនឲ្យគេទេ ក្មួយតាមពិតទៅយើងមិនមែនជាអ្នកមានស្អីនោះទេព្រោះយើងគ្មានអ្វីដែលក្មេងប្រុសនោះមានទេណាបងនំនំនំនំនំនំ មិនដែរយាយនំនឹងមួយ500មួយ13000បានទេយាយឯងមិនចិត្តតថ្លៃទៅគាត់ទៅគាត់ទេមិនអាណិតគាត់ទេបងឃើញអណែងតថ្លៃមួយគេតែរហូតសោះហ្នឹងអូនតថ្លៃព្រមមិនចង់ឲ្យគេកៅអូននៅហាងនឹងសានតើបងឯងមើលគាត់ចាស់ទូនំពីឆ្ងាយលក់បន្តិចបន្តួចមិនដឹងចំណេញបានណានេះតែបងឯងលក់វិញខ្ញុំនឹងតថ្លៃបងឯងអាណាណៃហ្មងអូហូ ប្រពន្ធបងចេះមែននេះអៀននេះអៀននេះអត់ខ្មៅយីនេះនំខ្ញុំឲ្យមួយ1000យីនំខ្មែរយើងលក់បានថោកណាស់ចំណេញតិចតួចណាស់យីអូយអរគុណដៃមួយនេះយាយភាសាបាយនៅនៅទឹកមួយឥឡូវចេះនិយាយភាសាបាយនេះហ្មងទៅណាខ្ញុំជូនយាយអរគុណក្មួយទាំងពីរ រាល់ថ្ងៃនេះយាយអត់មានហូបបាយថ្ងៃទេព្រោះអីយាយសំលុយទុកយាយហូបតែបាយល្ងាចទេឈ្មោះទាំងពីរមើលទៅយាយដូចលំបាកណាស់យាយនេះយាយមិនបាច់អាប់ទេយាយណាអត់ណាអរគុណណាស់ឈ្មោះទាំងពីរនេះយាយផ្សារបាយសិនទៅយាយម្ហូបនេះខ្ញុំថាទិញយកទៅផ្ទះតែនៅល្អទេមិនមែនសល់ទេយាយអញ្ចឹងយាយចិនសាបាយចុះ ខ្ញុំបានគិតលុយរួចរាល់អស់ហើយយាយនេះយាយទៅគ្រូនេះក៏គិតលុយរួចដែរហើយយាយទុកភាសាតាមផ្លូវទៅណាអរគុណមួយទាំងពីរអរគុណម្ដងទៀតឯកល្អ នេះក្មួយមើលសម្រាប់ចឹងមានបានចូលរៀនគេអត់ចាខ្ញុំមិនបានចូលរៀនទេពូពូខ្ញុំមិនមានលុយទិញខោអាវនិងសៀវភៅរៀនទេពូខ្ញុំខំរើសអេចាយបានគឺសំខ្ញុំខ្ញុំនឹងបានចូលរៀននឹងគេហើយពូអូនសម្លាញ់មិននឹងគួរអាណិតនេះក្មួយ មិញឲ្យលុយណាយកទៅទិញសម្លៀកបំពាក់ និងខោអាវសិក្សាទឹកមួយណាហើយសមមិនទុកចាយទឹកមួយខ្ញុំអរគុណអីមីងពូចាំទឹកមួយ មាន តែចំណេះដឹងទេដែលជាស្ពានចម្លងឲ្យផុតពីភាពក្រីក្របានទឹកមួយណាខ្ញុំអរគុណអីមីងពូតែប៉ុណ្ណេះខ្ញុំនឹងបានចូលរៀននឹងគេហើយអញ្ចឹងពូទៅសិនណាមួយចាពូ នេះបងក៏ចង់អឺតែគិតលុយក៏ចុះលេខ2ទៀតទៅភ្ញៀវគេចាំយូរហើយហើយធ្វើការតាមម៉ាក់ឯងនេះណាភ្ញៀវក៏រត់ចោលអស់ហើយមកទៅអញត្រូវដេញចោលហើយនេះចាចាហ្នឹងហើយតើលឿនទៅអាយយាយ ភ្ញៀវខ្ញុំហើយមកធ្វើបាយកាខ្ញុំទៀតណាហើយយាយឯងនេះឯងក៏ចង្រៃម៉េចហ៎ខ្ញុំមកដល់នេះណាឆាប់សងថ្លៃកែវខ្ញុំមកខ្ញុំមិនបានលួចទេគឺមួយក៏មួយស្រីពីណាឲ្យអូទេដោះសារទៀតណាខ្ញុំមកដល់នេះសងថ្លៃកែវខ្ញុំមកមានលុយសងខ្ញុំអត់ទេមានលុយមានប៉ុណ្ណឹងទេហ៎ ចាក់យកដុំថែមទៀតក៏បានដែរម៉ែយាយឆាប់ចេញពីហាងខ្ញុំមកទៅហើយមិនឆាប់ចេញទៅនៅញីលញ័រហ្នឹងណានៅមើកមើកហ្នឹងណា របស់អីមកទេខ្ញុំអត់មានទេសុភីខ្ញុំអត់មានទេចាស់ហើយនៅធ្វើចោលចឹងទៀតអីគេឲ្យខ្ញុំទៀងស្រីគេអប់អាអ្នកក្រអញ្ចឹងក្រហើយគេធ្វើចោលទៀតគេឲ្យខ្ញុំទឹកចិត្តទៅគេឲ្យខ្ញុំទៀតឈប់លៀបខ្ញុំទេហេតុអីក៏ចិត្តគាត់ម៉េះមិនអីយាយចេះធ្វើបាបមនុស្សចាស់ទៅរួចហើយក៏ធ្វើអីខុសយាយនេះទៅលួចហូបអាហារភ្ញៀវរបស់ខ្ញុំ ធ្វើឲ្យបែកកែខ្ញុំហើយថែមទាំងលួចរបស់ក្នុងហាងខ្ញុំទៀតហាងខ្ញុំណាបំរាមមិនឲ្យម្នាក់ណាចូលមកលក់អីប្រទេសផ្ដាស់អញ្ចឹងទេនេះចាត់ទុកតែគុណបុណ្យឯងឯងតែខ្ញុំមិនអស់ទៅប៉ូលីសណែហើយហាងនេះទទួលបានតែអ្នកមានទេហ៎ហើយអ្នកក្រដូចគាត់នេះគ្មានសិទ្ធចូលទេហ៎ហើយគាត់ធ្វើបែកកែមួយនេះតែតម្លៃប៉ុន្មានហ៎វាថ្លៃណាស់មែនទេចង់បានលុយហ៎នេះលុយ ខ្ញុំសងជាមួយគាត់ក៏បានដែរយកទៅលុយនេះណា អាចទិញអ្វីអ្វីបានទាំងអស់តែមិនអាចទិញមនុស្សចិត្តស្ដានអាក្រក់ខុសខើឲ្យទៅជាថ្លៃធ្នូបានទេគ្រាន់តែកែមួយសោះធ្វើបាបមនុស្សចាស់ដល់ថ្នាក់នេះក្រោកឡើងយាយអូ មានត្រូវត្រឹមណាដែរទៅយាយចាអត់អីទេលោកយាយបើខ្ញុំសុំកុំអាទោសណាយាយតែខ្ញុំបាននិយាយមើលងាយយាយកាលពីថ្ងៃមុនចាយាយបានប្រាប់ខ្ញុំថ្ងៃមុនថាយាយគ្មានកូនចៅនឹងគេទេហើយខ្ញុំគ្មានកូនទេកូនខ្ញុំស្លាប់នៅសម័យប៉ុលពតអស់ហើយរាល់ថ្ងៃនេះ ខ្ញុំបានលក់នំគ្រុតទៅចំខ្លួនទៅខ្ញុំបើយាយមិនប្រកាន់នឹងខ្ញុំទេខ្ញុំសូមយាយធ្វើជាម្ដាយធម៌បានទេតែបានបានអញ្ចឹងខ្ញុំសូមយាយឲ្យទៅនៅជាមួយពួកខ្ញុំណាតែយាយព្រមទេចាអរគុណហើយអស់លោកស្រីនិងលោកប្រតិពីហេនេះម៉ែនៅហៅខ្ញុំថាលោកស្រីទៀតណាចាចាកូន កុំមកអូយប៉ុន្តែខ្ញុំមានម៉ែហើយនឹងគេបងនេះបងកើតអីបងបងជុំអាណិតគាត់ដែរមែនទេបងអាណិតគាត់ប៉ុន្តែទឹកភ្នែកបងហូរនៅពេលនេះ មិនមែនហូរព្រោះតែអាណិតគាត់នោះទេគឺហូរសบายចិត្តក៏ព្រោះតែឃើញអំពើល្អរបស់ប្រពន្ធបង ពីអាក្រក់ខ្លាយមកជាមនុស្សល្អវិញបាន អូនដឹងទេរយៈពេល30ឆ្នាំមកនេះបងទ្រាំលេបគ្រោះលេបខ្លោរស់ជាមួយប្រពន្ធដែលការឆ្នាំអាក្រក់ស្ទើរតែទាំងបេះដូងម្ដងម្ដងទៅហើយប៉ុន្តែ30ឆ្នាំមកនេះ បងតែងតែសំណាយឃើញថាអូននឹងក្លាយជាមនុស្សថ្មីវិញ អូនដឹងទេបងសប្បាយចិត្តខ្លាំងណាស់បងសប្បាយចិត្តខ្លាំងណាស់ប្រពន្ធសម្លាញ់ពុទ្ធោអូនសុំកុំមកតោះតែអូនធ្វើឲ្យបងពិបាកយូរឆ្នាំកន្លងមកហើយចាប់ពីពេលនេះតើអូនធ្វើជាមនុស្សល្អវិញហើយណាបងសេចក្តីល្អអាចកែប្រែមនុស្សក្រក់ ឲ្យคลายជាមនុស្សល្អវិញបានម៉ែទៅនៅជាមួយកូនកូនទៅណាម៉ែណាអរគុណណាស់ពីថ្ងៃនេះទៅ កូនឈប់ឲ្យម៉ែទៅលក់នំទៀតហើយម៉ែចាទុកឱកាសឲ្យពួកខ្ញុំចាបានសាងកុសលខ្លះទៅជាតិបុកផងទៅណាម៉ែណាចាកូន thank you